ចៅសេរីថ្មីពាក់សក់តែងស្រីផ្លាស់របង ចូលផ្ទះគេ តែដើរកន្លឹង កន្លះម៉ោងរោអីលួចអត់បាន កាលពីថ្ងៃទី10ខែធ្នូឆ្នាំ2022កន្លងទៅនេះមានហេតុការណ៍ចោរកម្មមួយ បានកើតឡើងដែលធ្វើឲ្យមហាជនហួសចិត្តជាខ្លាំងព្រោះលោកចៅលែងសុទ្ធតែពាក់សក់តែស្រីផ្លោះរបងចូលមកលួចអីវ៉ាន់របស់គេបើតាមការឲ្យដឹង ហេតុការណ៍មួយនេះបានកើតឡើង នាកន្លែងលក់គ្រឿងសំណង់មួយនៅខេត្តឈៀងម៉ៃប្រទេសថៃតាមរយៈវីដេអូរបស់កាមេរ៉ាសវត្ថិភាពបានបង្ហាញឲ្យឃើញថាចៅរូបនេះតាមពិតជាមនុស្សប្រុសតែនឹកឃើញទៅតែងខ្លួនជាមនុស្សស្រីដោយបានពាក់សក់ពាក់អាវត្រណប់និងស្លៀកសំពត់ខ្លីហើយបានព្យាយាមផ្លោះរបងយ៉ាងហោមហួនចូលទៅក្នុងបរិវេណឃ្លាំងគ្រឿងសំណង់ ចោលជើងល្អផ្លោះបានសម្រេចរួចក៏បានដើរក្រវ៉ែលមើលជុំវិញឃ្លាំងប្រហែលជា30នាទីប៉ុន្តែมันអាចចូលឃ្លាំងធំបានហើយចៅក៏បានគេចខ្លួនចេញទៅបាត់វិញយ៉ាងណាមិញម្ចាស់ហាងបានឲ្យដឹងថាហេតុការណ៍មួយនេះអាចទុកជាមេរៀនដើម្បីឲ្យមហាជនបង្កើតការប្រុងប្រយ័ត្នជាងមុនព្រោះចៅសម័យឥឡូវឆ្លាតឆ្លាតខ្លាំងណាស់សុទ្ធតែមានការឆ្លៀតបន្លំ ខ្លួនជាមនុស្សស្រីចូលទៅលួចថែមទៀតផង។